ឈ្មោះរ៉ាស៊ីផ្ញើសំណួរមកអាត្មាថាគាត់ថាគាត់មើលទៅវាគ្មានអីគួរឲ្យជឿសោះណាប៉ុន្តែឆ្ងល់មិនមែនឆ្ងល់រឿងគាត់នោះទេគាត់ថាមិនមែនឆ្ងល់រឿងគាត់នោះទេគាត់នោះវាដឹងតែអញ្ចឹងឯងប៉ិនគាត់ឆ្ងល់អ្នកជឿនេះថាគាត់នោះវាគាត់នោះទៅហើយប៉ុន្តែឆ្ងល់អ្នកជឿនេះអែនមិនក៏ជឿអីជឿម៉េះមិនជាចម្លែកទេបងអូន នេះហើយគឺជាអានិសង្សដែលអត់រៀនធัวព្រះអង្គនេះហើយគឺជា ផលនៃការមិនខ្ចីស្ដាប់ធម៌របស់ព្រះអង្គពិតពិតអញ្ចឹងកាលណាមិនបានស្ដាប់ បានអីកើតបញ្ញា ពីព្រោះបញ្ញាកើតដោយហេតុ3ឃើញទេអង្គសម្ដែងថា ទី1សុតមយៈបញ្ញាបញ្ញាកើតពីការស្ដាប់ស្ដាប់នឹងស្ដាប់អីស្ដាប់ធម៌ធម៌ធម៌នឹងគឺធម្មៈដែលជាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធស្ដាប់ខុសនឹងក៏អត់កើតបញ្ញាដែរ និយាយថាអូឲ្យតែស្ដាប់ធោស្អីក៏ធោស្អីធោមិនមែនទេវាទល់តែធោពាក់ព័ន្ធជាមួយនឹងការត្រាស់ដឹងមានបដិច្ចសមុបានជាដើមឬក៏កម្មផលអញ្ចឹងវាអត់មានអីចម្លែកទេឆ្ងល់ហ្នឹងក៏ម្យ៉ាងដែរគាត់ថាអត់ទៅឆ្ងល់អីទេគាត់ហ្នឹងគាត់ថាយើងស្ដាប់ទៅដឹងតែមនុស្សយ៉ាប់ហើយប៉ុន្តែឆ្ងល់អ្នកជឿនេះហើយមិនក៏ជឿម៉េះត្រូវស្នែគាត់ហ្នឹងអីអីគាត់ថាអញ្ចឹងណាត្រូវមុនអាគមគេឯម៉េចថាអត់ទេមិនបាច់មុនអាគមមុនអាកម្មអីទេនឹងគាត់នឹងប៉ុណ្ណឹង បើសម័យព្រះហ្នឹងចាញ់កលគេច្រើនជាងនឹងផង ដែលមិនស្ដាប់ធម៌ព្រះអង្គណាមើលអ្នកតបូជាដេញជាមពូកាជីវកមើលជាមពូកាជីវកហ្នឹងស៊ីតែអាចទេញញោមធ្លាប់ស្ដាប់ហើយរឿងហ្នឹងអាត្មាប្រាប់និយាយប្រាប់បងអូននោះតិចថាមនុស្សតែមិនបានស្ដាប់ធម៌ព្រះអង្គគឺចឹងហើយនឹងនិយាយសរុបសង្ខេបរឿងរឿងហ្នឹងបាបកម្មរបស់គាត់ពីជាតិមុនគាត់ជេរព្រះរហន្តណានឹងជេរ4រឿងជេរទី1ឲ្យស៊ីលមួក J ទី2ឲ្យដេកអណ្ដី J ទី3ឲ្យដកសក់នឹងតកាប់ធៀងថ្នោត J ទី4ឲ្យស្រាត់បើរឿងរ៉ាវវែងឆ្ងាយមិននិយាយទេគណៈប៉ុន្តែបាបកម្មនឹងធ្វើឲ្យលោកធ្លាក់នរកអស់មកចន្លោះពពុទ្ធតាំងពីសម័យពពុទ្ធកាសបៈមកសេះសល់ផលកម្មមកកើតនៅក្នុងតកូលត្រឹមត្រូវដែរប៉ុន្តែតាំងពីកើតមកនឹងបានអា4នឹងមកត្មងតាំងពីកើតមកនឹងមិនចេះស្លៀកអីទេមកហើយស៊ីតែលមួកពីក្មេងពុកម្ដាយជាគិតថាក្មេងវាមិនដឹងអីស្មានតែវាអញ្ចឹងណាទៅធំនៅតែអញ្ចឹងស្រាតនៅតែស្រាត ដេកដេកតណ្ដៃ4ហ្នឹងមកទាំងអស់ដល់អញ្ចឹងទៅនឹកឃើញថាអើវាចូលចិត្តស្រាប់អញ្ចឹងឲ្យវាទៅបួសជាមួយអ្នកបួសស្រាប់តែហ្មងទៅវាត្រូវគ្នាឲ្យទៅនៅជាមួយពួកអាចែលហើយដល់ទៅបួសហើយហ្នឹងស្មាននៅលះបងណាម្ដាយហ្នឹងក៏អញ្ជើញពួកអាចែលទៅដូចយើងមុនលោកទៅឆាន់អញ្ចឹងណាវាអញ្ចឹងប៉ិនឲ្យលោកកូននោះទៅផងហ្នឹងនៅអត់ទៅទេដល់អត់ទៅអញ្ចឹងម្ដាយនោះខំផ្ញើបាយទឹកអីមកទៀតដល់មកដល់ថាអត់ទេហើយហើយណាដល់ហើយហ្នឹង ដល់អញ្ចឹងគេចេះតែឆ្ងល់តើបានស្អីហើយប៉ុន្តែពេលលោកអាចារ្យនឹងគេចេញពីវត្តអស់មានអីទៅបើកបន្ទប់ប្រគន់នឹងហើយប្រគន់ពីមុនមិនប្រគន់អនាម័យដូចយើងណាជីកតិនដៅហើយដាក់ក្តារចេះមកហើយទៅរាវមើលអាណារឿងថ្មីថ្មីអូដុំដុំនឹងដល់កឆ្ងាញ់ហ៎ហើយធំក្លិនយើងធំក្លិនទ្រាំមិនបានទេប៉ុន្តែបាបកម្មគាត់ហ្នឹងឲ្យធំក្លិនឈ្ងុយហ្មង ដល់អញ្ចឹងគេចាត់គេចាត់ឲ្យអ្នកតាមដានចេះចេះថាបាននឹងនឹងបានស្អីគេធ្វើចេញទៅអស់ពេលគេចាត់ពីអ្នកតាមដានមើលទៅតាមដានមើលម៉ែស៊ីលមួកសោះដល់អញ្ចឹងគេគិតដែរណាទុកគាត់នេះនៅមិនបានទេលោតើលឺល្បីទៅខាងក្រៅតែមានគ្នាយើងរស់ដោយសារស៊ីលមួកអញ្ចឹងបែកការទៅអន់ពួកយើងខ្មាស់ពួកសាមណៈគោដំប្រជែងគ្នាណាកាលហ្នឹងអញ្ចឹងក៏ដេញចេញណាដេញចេញពីវត្តមានអីតើអាក្រោយ ភូមិហ្នឹងដល់ញោកភ្នំមួយហ្នឹងហេងមកកន្លែងហ្នឹងវាមានដូចជ្រោះបន្តិចទេប៉ុន្តែវាមានអាថ្មលយទៅសន្តុកអង្គុយប្រជាជនគេទៅជួសទៅហ្នឹងហើយដល់គាត់ទៅនៅក្បែរហ្នឹងត្រូវប៉ាន់ហ្មងប៉ុន្តែចុះទៅស៊ីដល់ពេលយប់ពេលថ្ងៃមិនហ៊ានចុះហើយណាប៉ុន្តែពេលថ្ងៃគេមកឈរក្បែរដេញធម្មតាទេក្បែរផ្លូវហ្នឹងឃើញមនុស្សមកបានគេធ្វើមនុស្សអត់តន់មកគេអត់ធ្វើ ដល់ឃើញមនុស្សមកដៃគេឈួរច្រត់ទៅអាជាងភ្នំមកខាងចេះជើងមួយយកមកឈួរលើអាចង្គង់មួយចេះច្រត់ចកេះចេះហេហាមាត់យ៉ាដល់ពេលមនុស្សគេមកអីលោកម្ចាស់ធ្វើអីអញ្ចឹងអញធ្វើតបៈធัวអីហើយចុះតបៈធัวអីចាំបាច់ហាមាត់យើងនេះស៊ីតែខ្យល់ទេណាហើយចុះចាំបាច់លើកជើងមួយឈរតែជើងម្ខាងអីតបៈធัวយើងខ្លាំងហ្នឹងតែឈរជើងពីរជួយដៃលើឃើញកុហកអត់ អញ្ចឹងលើពីមាត់មួយទៅមាត់មួយប្រាប់គ្នាហើយតែគេឃើញតែមកឃើញតែធ្វើអញ្ចឹងអត់ដែលអីគេយកបាយមកមិនដែលស៊ីមែនតែអញ្ចឹងល្បីទៅលោកម្ចាស់គុណធម៌ដល់កំពូលហើយលេងស៊ីអីស៊ីតែខ្យល់ហើយអួតពីមាត់មួយទៅមាត់មួយវាមិនល្បី3ស្រុករាប់សែនអ្នកមកបូជាកន្លះខែម្ដងកន្លះខែម្ដងនិយាយពីអញ្ជូនមកចេកស្ករនំអំពៅអីគឺថាមកដល់នឹងគេអង្វរលោកម្ចាស់ឲ្យទោះបន្តិចទៅឲ្យខ្ញុំបានបន់ ហើយវាមិនចង់វាអត់ចង់ទេប៉ុន្តែពេលថាធ្វើមិនទេឲ្យគេយកអាស្លឹកស្បូវយើងហ្នឹងយកទៅអូសលើអាហារហ្នឹងអញ្ចឹងចាំលឹកឲ្យគេបន្តិចទៅអើបានហើយណែឯងបានប៉ុន្តែវាអត់ចង់ណាវាឆ្ងាញ់តែនោះឆ្ងាញ់តែអីហ្នឹងអាហើយចាំមើលតែល្ងាចបន់ឲ្យតែយប់ទេតែគេទៅវិញបាត់អស់ចុះទៅរាវទៀតតែមើលតែអាណាថ្មីថ្មីហ្នឹងដល់ក ហើយធ្វើអញ្ចឹងល្បីថាជាព្រះអរហន្តយើងគិតមើលហ្នឹងហើយល្បីថាជាព្រះអរហន្តប៉ុន្តែវាមួយយ៉ាងសរសើរគាត់មួយយ៉ាងក៏អត់មានបោកប្រាស់រលុយយកកាក់អីទេគាត់តែចង់ល្បីឈ្មោះថាជាព្រះអរហន្តប៉ុណ្ណឹងប៉ុន្តែក៏អត់មានបោកយកលុយយកកាក់អីទេណាជាពូកាហ្នឹងណាគេយកស្អីមកបូជាក៏មិនយកដែរពួកសម័យពីដើមមិនចេះកុហកមែនប៉ុន្តែគេឲ្យតម្លៃអ្នកលះបង់ថាជាព្រះអរហន្ត មិនអ្នកប្រកែប្រមូលហៅព្រះរហន្តទេបើនរណាលមោបលោបលន់គេអត់គេអត់ចាញ់បោកតអ្នកធ្វើអញ្ចឹងឯងសម័យព្រះអង្គដល់ពីណាលះបងមែនទេអានឹងគេហៅថាព្រះអរហន្តហើយប៉ុន្តែល្ងងសម័យនោះហើយល្ងងសម័យនេះខុសគ្នាអាត្មាថាល្ងងសម័យនោះគ្រាន់បើបន្តិចគ្រាន់បើថងថាឲ្យតម្លៃថាអ្នកលះបង់ជាព្រះអរហន្តទោះបីចាញ់បោកគេក៏គ្រាន់បើដែរហើយដល់ពេលអញ្ចឹងមានញោមមើលធ្វើរបៀបអញ្ចឹងមិនមែនតិចឆ្នាំទេណា55ឆ្នាំស៊ីតែលមុខឲ្យធ្វើតែអញ្ចឹងមើលមើល មកខ្លួនគាត់ហ្នឹងស្អុយងោងស៊ីតែលមួករហូតប៉ុន្តែគេគោរពអញ្ចឹងហើយសួរថាអ្នកទាំងអស់ដែលទៅជឿហ្នឹងធ្លាប់ស្ដាប់ធម៌ព្រះអង្គទេអត់ទេទេអញ្ចឹងមិនចម្លែកទេជំនឿវាមានគ្រប់តែសម័យកាលហ្នឹងឲ្យតែមិនបានស្ដាប់ធម៌អ្នកត្រាស់ដឹងពិតប្រកបប្រកបជាជឿហើយមិនមានអីចម្លែកទេហើយនោះស៊ីលមួកសោះគេជឿអស់55ឆ្នាំជឿតិចអីជឿខ្លាំងទេខ្លាំងនឹងជឿមែនតើហ្មងណាថាជាព្រះអរាអរហន្ត អញ្ចឹងសម័យណាក៏មានដែរអញ្ចឹងនរកនឹងសម័យណាក៏មានដែរយល់អញ្ចឹងកុំឆ្ងល់ឡើយឆ្លើយទៅបងអូនវិញថា ថាអ្នកធ្វើអញ្ចឹងគាត់ថាគាត់ស្ដាប់ទៅវាគ្មានអីគួរឲ្យជឿសោះណាថាវាមិនគួរវាមិនគួរហើយប៉ុន្តែបើបុគ្គលមិនបានស្ដាប់ធម៌ហើយ មានការភ្ញាក់ផ្អើល មានការភ័យខ្លាច ប្រកាសជាជឿហើយញាតិញោមឧទាហរណ៍ឧទាហរណ៍បែបបន្តិចថានៅក្នុងព្រៃដែលមានសត្វសាហាវច្រើនណា ហើយមនុស្សពេញតែព្រៃហ្នឹងហើយនៅពេលគេបង្អល់ទៅពោះមកហើយខ្លាមកហើយអញ្ចឹងមនុស្សដែលមានភ័យបើឃើញមនុស្សរត់ទៅណាច្រើនពិតជារត់តាមគេហើយដែលមិនដឹងផ្លូវច្បាស់ណាហ្នឹងហើយមិនដឹងថាផ្លូវហ្នឹងទៅធ្លាក់ជ្រោះឬក៏មិនធ្លាក់ឲ្យតែមនុស្សទៅច្រើនទៅហើយតែបើយើងចាំផ្លូវច្បាស់គេថាអូគ្រោះថ្នាក់មកអាណាទៅណាទៅអញទៅតាមបោះអញហ្នឹងព្រោះវាច្បាស់នឹងតែបើមិនច្បាស់ផ្លូវទេ ពេលមិនតាន់មានភ័យជាដើរអង្គឯងឯងលេងអញ្ចឹងដូចមនុស្សរាល់ថ្ងៃអញ្ចឹងមនុស្សដែលមិនតាន់ទៅជឿទៅនឹងក៏មិនមែនគ្រាន់បើដែរ មិនបាច់សោចយំទេឲ្យតែមិនរៀនធัวព្រះអង្គចុះព្រោះគ្រាន់តែជួនកាលគាត់នោះផ្សាយពាណិជ្ជកម្មមិនតាន់ដល់តែប៉ុណ្្នឹងទេដូចថ្មឧទាហរណ៍ចឹងនៅពេលដែលមិនតាន់មានភ័យឧទាហរណ៍មាននឹងសម័យទេមកនិយាយទៅសម័យថាដូចយើងដើរលេងតាមព្រៃតាមដងព្រៃចឹងណាទាំងអស់គ្នាច្រើនច្រើនមិនតាន់មានរឿងឧបសគ្គអីកើតឡើងចិត្តដើរបេះកាសកវាបការមរំពេញកមុំមិនតាន់មានប្តីយកជ្រៀងបេះលេងទៅហើយអត់បានចំណាំផ្លូវទេណាស្រាប់គេថាអូខ្លាមកហើយជាមើលចំពេលរត់ ជាមើលរត់រត់ទៅណាគ្មានរកផ្លូវទេប្រកបជាឃើញតាមណាច្រើនទៅតាមហ្នឹងហើយមនុស្សយើងគឺអញ្ចឹងណាបាក់ទៅណាច្រើនគឺអញ្ចឹងហើយយល់ហើយដូចអ្នកទៅបូជាជាមពូកាអញ្ចឹងជាមពូកៈគាត់មានដែរទៅឃោសនាអីគាត់តែអ្នកតតគ្នាតែល្បីប្រកែមែនទែនគឺអ្នកតគ្នាហ្នឹងហើយកន្លែងនោះចឹងដែរប្រកែឃោសនាជាងគេគឺតកង់ឡានឃោសនាឲ្យយាយយាយទៅកន្លែងហ្នឹងបានដឹកយាយយាយទៅយ៉ាងបានមនុស្សជាច្រើនណាស់ហ្នឹង ហ្នឹងហ្នឹងប៉ះពាល់ជីបោះតកងឡានបន្តិចអញ្ចឹងហើយបាត់ជាមនុស្សទៅច្រើនគាត់នោះមិនដែលមកដឹកដៃយើងទៅទេអានេះវារស់ទីតគ្នាប៉ុន្តែជាមពូកានេះស្មានមិនបាច់និយាយដល់ចប់អីទេគ្រាន់តែចុងក្រោយព្រះអង្គបានទៅប្រោសជាមពូកៈនឹងហើយបាននិយាយរាយរាប់រឿងពីដើមឲ្យជាមពូកៈនឹងបានដឹងហើយណែនាំថា បើអ្នកឯងមិនលះបង់នៅទិដ្ឋិអាក្រក់នឹងទេអាស៊ីលមុកនឹងនៅតែឆ្ងាញ់រហូតចឹងមកជីវិតនឹងដល់ទៅពេលគាត់បានស្ដាប់រឿងគាត់ចប់ចឹងទៅកើតសង្វេគហ្មង សង្វេយថាអូអញ្ចឹងទេតាខ្ញុំព្រះអង្គក៏ឆ្ងល់ដែរថាហេតុអីបានជាខ្ញុំព្រះអង្គចូលចិត្តតានុងមិនមិនខ្មាស់គេទេខ្មាស់គេបានខំធ្វើឲ្យវាគ្រាន់បើអញ្ចឹងបើសិនមិនធ្វើឲ្យគ្រាន់បើអញ្ចឹងគេតេះឌីលថាយើងមនុស្សខុសគេដល់ធ្វើកុហកគេអញ្ចឹងទៅបានគេគោរពយកទទួលទៅហ្នឹងហើយមនុស្សជួនកាលវាគប់ជួនអញ្ចឹងគប់ជួនអញ្ចឹងដូចពរណកសបៈអញ្ចឹងអាចារ្យពរណកសបៈជាអាចារ្យធំមួយណាសម័យព្រះអង្គចាំពិតចោលប្លន់ប្លន់នឹងចាប់ប្រស្រាតយកអស់អាលីងហ្មងមានយកទៅទ្រពសម្បត្តិទេ ស្រាតយកទាំងអស់អញ្ចឹងទៅអនុលកកអញ្ចឹងចូលទៅភូមិស្រុកគិតថា ទៅសុំសម្ពុតខោអាវគេស្លៀកប៉ុន្តែដល់ទៅចូលទៅគេឃើញដើរតទេអញ្ចឹងក៏គេគិតថាជាព្រះរហន្តទៀតដែរគិតគិតថាទៅសុំសម្ពុតគេស្លៀកទេខោអាវគេស្លៀកទេដល់តែគេលន់មាត់មួយម៉ាត់ពីរម៉ាត់ថាអឺហ្នឹងឯងព្រះរហន្តឈប់ក្តោបមកដើរធ្វើមិនដឹងដើរធ្វើសង្រួមអញ្ចឹងធ្វើមួយមួយដំបូងឡើយមិនគិតទៅធ្វើអញ្ចឹងណា ដល់ទៅពេលមនុស្សថាអូលោកម្ចាស់នេះអត់មានជាប់ជាពាក់អីទេសូម្បីតែខក៏មិនស្លៀកដែរពិតជាព្រះរហន្តអ្នកលះបង់ដល់កំពូលនាំគ្នាថ្វាយគុំគ្រប់គ្រប់ឈប់ក្តោបបដ ாய் ស្រាត់មកជីវិតធ្វើព្រះបដ ாய் ទៅនឹងហើយកើតសាសនានឹងរហូតចឹងមកវាអញ្ចឹងមនុស្សអញ្ចឹងល្ងឹតអត់អានឹងមិនមែនសទ្ធាទេហៅថាអធិមកខឃើញទេអញ្ចឹងវាគ្មានអីចម្លែកទេ អញ្ចឹងផ្ដាំអ្នកទាំងឡាយដែលមិនតាន់បានឲ្យគេដើរជន់ហ្នឹងកុំគ្រាន់បើពេកថ្ងៃហ្នឹងគាត់ជន់បានគង់អ្នកផ្សេងជន់បានអញ្ចឹងវាមិនមែនគ្រាន់ជាជាជារឿងពិសេសថាគ្រាន់តែទុកបំបត្តិគាត់នឹងបានថាជោគជ័យមិនមែនទេអាត្មាថាមិនជោគជ័យទេបើមិនបណ្ដោះបញ្ញារៀងរៀងខ្លួន ទេគ្មានប្រយោជន៍ស្អីទេឧទាហរណ៍ដោយសារភ្លៀងបានទៅទឹកទាសម័យថាពេលដែលមនុស្សមិនតាន់ចេះធ្វើផ្ទះនៅណា ទឹកភ្លៀងទៅទឹកអញ្ចឹងមានអ្នកមានរិទ្ធបារមីមួយមើលតែមិនចង់ភ្លៀងសូត្រមន្តអាគមធ្វើម៉េចរាំងឲ្យរាំងភ្លៀងកុំឲ្យទៅទឹកមនុស្សម្នាក់ទៀតគេអត់ចេះអញ្ចឹងឯងគេថាទុកឲ្យភ្លៀងចោះប៉ិនបរិញ្ញាមនុស្សឲ្យចេះធ្វើផ្ទះនៅខ្លួនឯងណាល្អជាងណាល្អជាងសំខាន់គឺទាល់តែឲ្យមនុស្សចេះធ្វើផ្ទះ នៅសិនហើយបើគ្រាន់តែ ចេះវិធីសូត្រមន្តអាគមឲ្យរាំងភ្លៀងហើយមនុស្សអត់ចេះធ្វើផ្ទះនៅដដែល សួរថាតើមនុស្សនឹងរីចម្រើនអត់ចុះថ្ងៃណាមួយទៅមនុស្សអ្នកសោតមុនអង្គមឲ្យរៀងភ្លៀងនឹងងាប់ទៅដល់ភ្លៀងមកមានអាណាអ្នកសោតទៀតវាមិនទៅទឹកត្រែលអានេះចង់និយាយថាបើទោះជាបំបត្តិមួយនឹងបាន បើប្រជាជនយើងអត់ស្វែងយល់ធัวឲ្យបានស៊ីជ្រៅទេ មានបានប្រយោជន៍អីអត់បានប្រយោជន៍អីទេគ្រាន់តែមួយនឹងប្រក្រាបបានអាថាអត់ល្អឥឡូវអាថាមូលហេតុអីទៀតបានជាមនុស្សយើងជឿអីជឿម៉េចអាថាមូលហេតុជំនឿហ្នឹង គឺកំហុសយើងទាំងអស់គ្នាកំហុសតាមវត្តអារាមទាំងអស់គ្នាត្មងគាត់នឹងគ្រាន់តែជាចំណុចមួយប្រមូលអ្នកអញ្ចឹងអញ្ចឹងទៅ ជាកំហុសយើងទាំងអស់គ្នាមិនមនុស្សទៅវត្តយើងអត់បានបរៀនធัวព្រះអង្គទេឲ្យតែបួងសួងឲ្យតែថ្វាយអង្គមគិតតែស្រោចទឹកគិតតែខ្សែកថាទៅនេះហើយគឺជាជំហាននាំឲ្យចូលទៅរកកន្លែងហ្នឹងនឹងគឺជាចំណុចចាប់ផ្ដើមនិយាយមកនេះឈប់ប៉ះស្អាតខ្លាំងខ្លាំងប៉ះមកប្រទេសហ្មងមិនបានថាយ៉ាងអាត្មាទៅអាមេរិកលើកនេះណា មានអ្នកខ្មែរយើងដែលធ្លាប់ចូលទៅវិហារយេស៊ូតាំងពីក្មេងក្មេងមកស្ដាប់ធម៌ដែលអាត្មាសម្ដែងច្រើនណាគាត់ស្ដាប់តាម YouTube តាមស្អីស្អីហ្នឹងហើយគាត់មកសារភាពថាអាត្មា គឺជាអ្នកបើកភ្នែកគាត់ឲ្យបងប្អូនគាត់ងាកមកវិញហើយគាត់ថាអញ្ចឹងគាត់ថាគាត់ធ្លាប់ទៅវត្តតែគាត់មិនដែលឮលោកទេសអញ្ចឹងទេទៅវត្តឲ្យតែដុតធូបឲ្យតែធ្វើនេះធ្វើនោះអញ្ចឹងទៅដល់អញ្ចឹងទោះវាអញ្ញាញ៉ៃពេកទៅព្រះយេស៊ូវនេះស្រួលព្រះយេស៊ូវទៅដល់គេថ្វាយអង្គមព្រះហើយគេមានកាពីគេ គេហៅថាស្អីគេហៅគ្រូបង្គោលទេគេណែនាំឲ្យបើកកម្ពីមើលចឹងគេក៏អធិដ្ឋានចឹងទៅវាមានដូចជាមាន ការស្ងប់ផ្លូវចិត្តហើយវាមិនធ្វើអីច្រើនបើទៅវត្តដឹងស្អីធូបទៀនធូបទៀនពូនភ្នំសាច់អញ្ញាញ៉ៃពេញហ្នឹងម្ដងជឿនេះម្ដងជឿនោះគេធុញគេឃើញអត់សួរថាតើវិធីទាំងអស់ហ្នឹងបានផ្ដល់ចំណេះដឹងអត់អញ្ចឹងសិអាខ្លែងខ្លែងនេះគឺប្រមូលយកជំនឿបែបហ្នឹង ហ្នឹងឥឡូវយើងទៅយកអ្នកដែលជឿបែបហ្នឹងសួរថាតើជាអ្នកច្បាស់លាស់មិនបាច់ចេះអីច្រើនណាស់ចេះតែលោភមូលចិត្ត8អកុសលចិត្ត12ហើយនឹងអហេតុកៈចិត្ត18សួរហ្នឹងមកគ្រប់ហ្នឹងមានអត់អត់មាននឹងចឹងចឹងគឺជាកំហុសទាំងអស់គ្នាកំហុសទាំងអស់តែគ្នាហ្នឹងហើយអាត្មាក៏មិនបន្ទោសថាម៉េចទេដល់រៀនធម៌ព្រះអង្គនេះបានដឹងបួសចិត្ត10ភាសាដំបង7ភាសាដំបងក៏ដូចតែគ្នាចឹងព្រោះយើងអត់បង្កើតការរៀនអត់បង្កើតការរៀនគឺអញ្ចឹងអញ្ចឹងបានថា ជំនឿអបេជំនឿហ្នឹងគឺកើតពីវត្តហ្នឹងតែមកវត្តអ្នកផ្ដាល់ឲ្យអញ្ចឹងសេអាខ្លែងខ្លែងគ្រាន់តែទទួលផលប៉ុណ្ណោះបង្កើតពីខ្សែកថាពីមុនអាគមពីឲ្យជឿនេះពីឲ្យជឿនោះអញ្ចេះអញ្ចោះបាយសីពេញទឹកពេញដីហ្នឹងអញ្ចឹងមនុស្សហ្នឹងអត់មានយកហេតុផលមកពិចារណាទេយកតែជំនឿយកមកដាក់ក្នុងខ្លួនទេក្រុមចេះទៅបានបនចេះក្រុមចេះទៅបានសុកអញ្ចោះក្រុមចេះទៅបានសុកអញ្ចោះអញ្ចឹងប៉ុណ្ណឹងហើយងាយកាយទៅណារឿងហ្នឹងប៉ុន្តែអាត្មាថា ប្រសិនបើវត្តនីមួយនីមួយកុំយករឿងលៀបសការៈហ្នឹងមកដាក់ខាងមុខគុំគិតទៅពីរឿងស្រោចទឹកយល់លុយគេស្រោចទឹកគឺព្រះធัวវិញពន្យល់វិញពន្យល់ហេតុផលវិញឲ្យញាតិញោមយល់អំពីហេតុនិងផលកម្មនឹងផលឲ្យបានច្បាស់ឡំបាច់ដល់ថ្នាក់រៀនអភិធម្មដូចយើងឯងនិយាយតែពីរឿងហេតុផលកម្មផលតាមរឿងមួយចំនួនដូចជារឿងចក្របាលឬក៏រឿងតយោជនក៏ដូចជាមិនអីប៉ិនអត់ហងញាតិញោម មិនមែនថាក្មេងជាងអាត្មាទេបើគិតទៅបែបចាស់ជាងអាត្មា តាមមើលយើងមើលវារបៀបដែលយើងទៅវត្តតែយើងទៅធ្វើអីភាកច្រើនតាំងពីក្មេងមកដល់ប៉ុណ្ណឹងរបៀបទាំងយើងទាំងគេទាំងអស់តែគ្នាហ្នឹងទៅវត្តធ្វើអីការងារសំខាន់បំផុតទៅដល់បើមិនបានដុតធូបថ្វាយព្រះអង្គទេដឹងទាំងធ្វើអីណាដូចគ្មានអីធ្វើជឿទេអាហ្នឹងទម្លាប់ឲ្យទៅអញ្ចឹងហ៎អហើយពេលលោកសូត្រមុនបើមិនបានប៉ះទឹកមុនទេ ដូចជាដូចជាហ្នឹងហ៎ ឃើញណាអាបន្តិចបន្តិចហ្នឹងណាដែលជំរុញទីបំផុតអ្នកយកអាមុនអាគមខ្លាំងបកែ តាំងខ្លួនហ្នឹងបោកបានអ្នកទាំងអស់គ្នាហ្នឹងហ្នឹងហើយអញ្ចឹងវាចេញពីណាទៅចេញតែពីវត្តហ្នឹងយើងមើលមើលអ្នកបោកបានមិនមែនបោកបានក្មេងៗធម្មតាបោកតែយាយយាយអ្នកធ្វើប៉ុនហ្នឹងតាមើលវីដេអូហ្នឹងមកបំបោកតែយាយយាយអ្នកធ្វើប៉ុនហ្នឹងតែយល់ប៉ុនហ្នឹងស្អីអត់អាត្មានិយាយដដែលដដែលបាទដដែលហ្នឹងគេមិនយល់ទេណាប៉ិនអាត្មានិយាយក្មេងៗឆាប់យល់ហើយញញោមអាត្មាផុសរូបមួយវីដេអូដែលអាត្មានិយាយហ្នឹង អន់ណាស់3 40000នាក់មើលក្មេងៗណាកម្មករអីទៅធ្វើការនៅកូរ៉េនៅអីឥឡូវស្ដាប់ចេះយល់ចេះអីខ្លះហ្នឹងសរសេរមកអាត្មាច្រើនណាស់ប៉ុណ្ណេះកណាបានប៉ុណ្ណេះចាំសច្ចៈឲ្យម៉ែស្ដាប់ចាំចាក់ឲ្យយាយស្ដាប់មានន័យថាឥឡូវក្មេងទៅបដៅយាយវិញក្មេងស្ដាប់ឆាប់យល់ដល់អាត្មានិយាយទៅទៅអស្ចារ្យណាស់ពុទ្ធអស្ចារ្យមែនណាគេខ្លះអូព្រះសម្មាសម្ពុទ្ធអស្ចារ្យមែនអញ្ចឹងហើយបានពិភពលោកទទួលស្គាល់ក្មេងស្ដាប់ទៅឆាប់យល់ហ្មងម៉ែនិយាយមិននិយាយនិយាយដាក់ពីដុំថ្មមិនតន់ ហ្នឹងហើយថ្មសរុបមកវិញថាមិនជាអស្ចារ្យមែនដោយប្អូននឹងសួរអញ្ចឹងថានិយាយវាដូចគ្មានស្អីគួរឲ្យចាប់អារម្មណ៍សោះហើយចិត្តតែជឿដែរឆ្ងល់អ្នកជឿនឹងមិនថាដូចអាត្មាថាអញ្ចឹងអ្នកទាំងអស់គ្នាដែលមិនតន់ជឿក៏កំតន់សบายចិត្តបើមិនតន់មានការយល់ត្រូវទេ ថ្ងៃហ្នឹងមិនជឿគាត់ហ្នឹងប៉ុន្តែថ្ងៃណាមួយគេក៏ហក់សំជាងគាត់ហ្នឹងប្រកាសជាជឿកុំតន់គ្រាន់បើពេកបើមិនតន់មានខ្លួនឯងជាទីពឹងទេមិនតន់មានធូរសម្រាប់គិតឲ្យមានខ្លួនឯងជាទីពឹងទេថ្ងៃហ្នឹងអ្នកនេះបោកអត់បានគង់មានថ្ងៃអ្នកក្រោយនៅនោះបោកបានចឹងបានព្រះអង្គថាត្រូវមានខ្លួនឯងជាទីពឹងអញ្ចឹងបុគ្គលមានខ្លួនឯងជាទីពឹងត្រូវមានបញ្ញាហើយបញ្ញាកើតដោយសារអីដោយសារការស្ដាប់ឃើញអត់ សុតមយៈបញ្ញាបញ្ញាកើតពីការស្ដាប់ចិន្តាមយៈបញ្ញា បញ្ញាកើតពីការគិតភាវនាមយៈបញ្ញា បញ្ញាកើតពីការចម្រើនភាវនាសេចក្តីសบายចិត្តរបស់អាត្មាណាញាតិញោមដែលរៀនរៀនស្ដាប់ស្ដាប់នឹងទៅគេឈរលេងបានអានឹងអាត្មាសบายចិត្តមិនបាច់យកស្អីមកឲ្យអាត្មាទេ ឲ្យមានខ្លួនឯងជាទីពឹងចេញមកឲ្យដឹងថានេះពិតនេះមិនពិតរហូតដល់ប៉ុណ្ណេះទោះបីគេអត់មានចេតនាបោកក៏ដោយទោះបីគេយល់ថាអញ្ចឹងក៏ដោយគេអត់មានចេតនាបោកយើងប៉ុន្តែនិយាយខុសគឺត្រូវតែដឹងនិយាយទៅខុសពីការពិតដឹងហ្មងអានឹងឈ្មោះថាចេះហើយយល់ទេអញ្ចឹងបានស្មានថាឥឡូវនេះហាក់ដូចជាកំពុងនិយាយពីបុគ្គលអ្នកធ្វើអញ្ចឹងអញ្ចឹងអញ្ចឹងប៉ុន្តែស្មានថានេះក៏មិនមែនជាទិសដៅដែរមែនតែនទៅអាត្មាមិនចង់បង្ហាញថានេះត្រូវនេះខុស មិនចង់និយាយចឹងទេចង់ឲ្យខ្ញុំផ្ដោតទៅលើ អំពើវិញផ្ដោតទៅលើ ពាក្យសម្ដីផ្ដោតទៅលើគុណិតចេញមកគុណិតនឹងត្រឹមត្រូវដឹងគុណិតនឹងខុសដឹងអញ្ចឹងគុណិតនឹងនៅលើណាឋានណាក៏ដោយឲ្យដូចជា ពេលដែលសកទេវរាជទៅប្រឆោតសុពពុទ្ធកុដ្ឋិអញ្ចឹងសុពពុទ្ធកុដ្ឋិហ្នឹងគាត់កើតឃ្លួងហើយដើរទៅជួបព្រះសម្មាសម្ពុទ្ធកាសបៈកាលនោះប្រអិនមកនិមិត្តខ្លួនឲ្យគាត់ពោលពាក្យតេះដៀលពុទ្ធពធប្រសង្ឃ តែ3ម៉ាត់ហ្នឹងទៅថាអ្នកឯងចង់បានអីក៏បានដែរគាត់ដេញចោលគាត់ដេញចេញអ្នកឯងមិនគួរនិយាយពាក្យហ្នឹងឯងដល់ចឹងទៅព្រះអិនមិនអាចធ្វើអីបានទទួលព្រះសម្មាសម្ពុទ្ធបានព្រះអង្គថាកុំថាឡើយមានរិទ្ធអំណាចប្រហែលមហារាជទោះបីមានរិទ្ធអំណាចប្រហែលមហារាជហ្នឹងណាច្រើនរហូតដូចតែអង្គុយតម្រៀបគ្នាតាំងពីផែនដីរហូតទៅដល់ឋានតាវតឹងឲ្យគាត់ដើរទៅហើយប្រើរិទ្ធផ្សេងផ្សេងប្រើស្អីប្រឡំគាត់ធ្វើនេះធ្វើនោះមិនអាចមកពីអីមកពីគាត់ច្បាស់លាស់ច្បាស់លាស់នៅក្នុងចិត្ត ច្បាស់ភ្លឺនៅក្នុងចិត្តគាត់នេះណាអញ្ចឹងពេលនេះវិធីសាស្ត្រដ៏ល្អបំផុតនឹងមិនមែនគ្រាន់តែសំដែងឲ្យដឹងថាសេអាខ្លាំងខ្លាំងនឹងបោកទេកុំជឿអីហើយក៏ឈប់ជឿទៅហើយខ្លួនឯងអត់តត់ចម្រើនការយល់ដឹងទេមិនមែនជាវិធីទេមិនមែនជាវិធីទេដូចខ្មែរលើកចឹងថាគ្រាន់តែយើង ចេះទៅជប់កុំឲ្យភ្លៀងមកមកពេលហ្នឹងប៉ិនយើងអត់ធ្វើផ្ទះនៅដដែលថ្ងៃក្រោយភ្លៀងធ្លាក់គង់តែទឹកទៀតដដែលសំខាន់គឺយល់ដឹងថានេះប៉ុនពិតប្រកបនេះមិនមែនប៉ុនពិតប្រាកដ អាត្មាគ្មានចង់ឲ្យទៅធ្វើបាបគាត់ដឹងទេគាត់នឹងក៏ជាមនុស្សដែរបន្ទោសយើងវិញអ្នកជឿនឹងគឺអត់ពិចារណា